អូខេបាទសួស្តីបងប្អូនប្រុសស្រី បាទជាពិសេសសម្រាប់អ្នកដែលចូលចិត្តតាមដាន មើល page ហើយនឹងចូលចិត្តតាមដានមើលបាទ YouTube channel ហើយសម្រាប់អ្នកថ្មីថ្មីនៅតាម TikTok ផងដែរបាទថ្ងៃនេះគឺពួកយើងតាក់លំអងហើយងើបពីម៉ោង4បាទល្ងឹតល្ងឹតបងប្អូនបានឃើញនៅដើមវីដេអូហើយឥឡូវនេះគឺបាទម៉ោងប្រហែលជា6 7ហើយស្មើណា6ជាងហើយ បាទអញ្ចឹងលំអងចេញប្រហែលជា1ម៉ោងបងប្អូន1ម៉ោង1ម៉ោងជាងហើយប៉ុន្តែ ពួកយើងត្រូវរៀបចំពីយប់បាទដោយសារតែពេលព្រឹកឡើងម៉ោង5 5កន្លះអីហ្នឹងគឺវាចាប់ផ្ដើមចេញហើយបាទភ្លឺល្អល្អបាទចាប់ផ្ដើមថ្ងៃចាប់ផ្ដើមភ្លឺទីទីហ្នឹងគឺវាចាប់ផ្ដើមចេញហើយបាទអញ្ចឹងយើងត្រូវរៀបចំមុន បាទរៀបជើងម៉ារៀបអឺចានត្រូវខាងក្រោមបាទហើយរៀប អឺព្រលឹមឡើងបានយើងចាប់ដើមដាក់ធ្នាក់តាក់លម្អនឹងបាទអញ្ចឹងមូលហេតុនៃការតាក់គឺអឺការទៅចាប់ដើមរីកប្រហែលជាច្រើន បាទប្រហែលជា2 3ថ្ងៃទេ បាទហើយបើសិនជាអត់តាក់ទេធ្វើឲ្យផ្លាត់ខ្មុំទាំងអស់ហ្នឹងពេញទៅដោយលម្អងអញ្ចឹងកាលណាវាសម្បូរលម្អងច្រើនខ្លាំងពេញទូបាទអញ្ចឹងវាធ្វើឲ្យ ខ្មុំនឹងគ្មានកន្លែងបងហើយទឹកក៏ចូលរីតិចតិចដែរមិនតន់ច្រើនទេបាទ ចឹងគឺកាលណាវាតាក់ផងកំអងផងក្នុងមួយទូដែលបងប្អូនបានឃើញហ្នឹងវាពេញកាលណាតើវាពេញ គឺវានឹងចាប់ដើមប្របែកវងគេហៅ swarm ភាសាអង់គ្លេសខ្មែរយើងហៅប្របែកវងអញ្ចឹងវានឹងចាប់ដើមបង្កើតស្លាច់ថ្មីហើយស្លាច់ចាស់នឹងហើរចេញបាទអញ្ចឹងនៅតាមចុងកខ្លះក៏មានឃុំហើរដែរហើយបាទអញ្ចឹងគឺយើងធ្វើម៉េចគឺត្រូវតែតាក់វាខ្លះបាទដើម្បីទប់ស្កាត់វាកុំឲ្យវាស្វងកាលណាវាស្វងវាធ្វើទូនឹងខ្សោយអូខេ បាទអញ្ចឹងគឺក្អូបឈ្ងុយបាទផ្កាកនេះគឺឈ្ងុយឈ្ងុយមែនដែរពីព្រោះអីរីកបាទរំលងក៏ចាប់ដើមរីកហើយខ្មុំវាទៅយកលំអងមកហើយពេលយប់ហ្នឹងគឺតិច បាទពេលយើងដើរដាក់នេះគឺតិចច្រើនមែនតើខ្លាំងមែនតើអូខេបាទអញ្ចឹងវីដេអូហ្នឹងចែកចាយប៉ុណ្្នឹងឯងបាទមានសំណួរវាចម្ងល់ឯងបាទ comment នៅខាងក្រោមវីដេអូហើយជួបគ្នានៅវីដេអូខាងក្រោយទៀត Thank you.